មិនណោអើយតាអើយអាខូចមើលអើយតាយកបានទៅសាលាដឹកដៃកូនណាតាគូថតចូលតាគេចង់ល្អនេះមើលយកគេកោតាហើយមើលអើយស្រាយហើយនៅអស់ហើយអស់ហើយកោទេខុចមកតាតើគួយទៅនោះមើលអត់មើលទៀតវាមិនដែរអាណាថៅគេចាប់បខំទេទៅគួយមើលគ្រូលើទៅទៅវាមិនដែរអាណាថៅគេចាប់បខំទេទៅគួយមើលគ្រូលើទៅ Oh my god. Wow. អើមួយមើលតែខ្ញុំអង្គុយចង់ថតពីក្រោមអើថតអេតែតែដាក់ថតអត់បានហើយអេអេអត់ឯងមកខ្លាចមិនអត់ឯងមកខ្លាចមិន បាល់ទេលេងមកវិញទៀតមកវិញទៀតមកវិញទៀតមកវិញទៀតលេងនៅតាអូយគេលេងនិយាយឯងឯងកាយក្មេងអញចាស់ឯងចាស់បាបងកាយក្មេងអញចាស់ឯងចាស់បាបងនិយាយយីតែតែលេងយើមអត់ទេខ្ញុំផឹកអស់អើវាចង់ធ្វើចឹងមិនអឺដើម្បីដឹងស្រឡាញ់តាប៉ុណ្ណាអត់អត់ទេដល់ថ្ងៃថ្ងៃក្រោយចៃធ្វើតាមជ័យបាទ អត់ទេយកថ្ងៃថ្ងៃក្រោយចៅធ្វើបានជ័យបាទបាទអូយចាំលើកក្រោយខ្ញុំមកទៀតខ្ញុំទៀតមកទៀតតាមយាយឆ្លងឡាញ់របស់យាយខ្លាំងកណាហើយតាជួយខៅវិញអត់អត់ស្មាននឹងស្រីមកបាទបាទជួយនឹងស្រីហើយតាអត់មកមួយយាយចាណាបាទអត់ជួយខៅតាអត់មកមួយយាយចាណាអត់ជួយខៅ ទេហើយនឹងស្រីហេញឹមទៀតតិចសាច់លោអត់ត្រូវទេទៅវិញត្រូវទេតាសាច់លោសាច់លោដល់ផ្ទះខ្ញុំបាច់ទៅចំទៀតហើយមានឡើងទៅរួចទេអានធោះលោនឹងធោះអីវិញលោអូប្រែស្អីចាំស្អីកាត់តឡើយសាច់លែងញឹមអត់សាច់លែងស្រស់លោសាច់លែងសុំសុំសុំបីតាហ្នឹង 20 rồi Xong bây giờ nó có biết đá đây rồi mà nhỉ Tao đưa đây vui à. Oh my god Wow Đã phải luôn từ môn này Ăn cho đó lách thế cho hao cho ăn tiếng môn Hả? Vậy ta của hai đó anh ăn từ môn hơi Được luôn này Ta được luôn này Ăn vô ít thích ăn không

ថតប្រប៉ុណ្ណាទេយាយទេយាយចាប់ដល់ម៉ៃកូនយកទៅខាងអត់ភ្លេចទេអារឿងម៉ៃកូនអារឿងធ្វើនំទ្រាំអាណាអត់ភ្លេចទេអារឿងម៉ៃកូនអារឿងធ្វើនំទ្រាំអាណា Oh my god Wow កាយកាប់5ថ្ងៃអូនអឺធូរបានទេក៏ទុកកៃលើ ớt Ủa nhưng mình tôi bằng tết Ê chứ bằng tết tôi mong Mì cái nào đâu cả năng Dạ mũi mặt kia phong ơi Mì Đây Bữa là cái nào đâu cả năng ទៅឲ្យលេខអបនេះទៅមកតោដៃអាណាមានមិនទាន់មានប្រព័ន្ធនេះកំដេចយកសពហ៎បាទបាទអាណាមានមិនទាន់មានប្រព័ន្ធនេះកំដេចយកសពហ៎អូតាបរាតាតាជំរឿនមកតាំងវិញវិញអត់បាយដល់យូរដែរអូ No, no, no. ปาดิคาตาพิเศษตาคาตามึงนี่กูเกี่ยวกับอาตาทองมึงนี่กูเกี่ยวกับนอาตาทอง đ â ง không là thằng bằng Miren los pichorros los las bananas.